សំលេងរីករាយគូមានលាយឲ្យលឺខ្លាំងតុងបាយនៅក្នុងផ្ទះគួជាតុងផ្ដល់ភាពកក់ក្ដៅទ្វាបងអួចបិទចិត្តមិនសុំឲ្យសំលេងចេញក្រៅសំលេងភាពសោកសៅ មិនសុំឲ្យអ្នកក្រៅស្ដាប់នឿសំ ក្តីសុខដ៏តិចតួចបើខ្ញុំលួចតើខំច្បាប់អត់ព្រោះតែខ្ញុំនឿយហត់ខ្សត់ក្តីសុខពីមនុស្សក្នុងផ្ទះគ្មានអ្នកណាព្រមចាញ់មានតែអ្នកមានអ្នកចង់ឈ្នះមានអារម្មណ៍ស្អប់ផ្ទះហត់នឿយនឹងខ្ញុំលែងចង់នៅ ឲ្យខ្ញុំខ្លោចទាំងខ្លោចឡើងចង់លើកដៃសំពះម៉ាក់ថ្ងៃហ្នឹងបាច់ធ្វើម្ហូបទេពួកឯងកំពុងមើលងារយើងហើយបើគ្មានណាស៊ីម្ហូបនឹងទេយើងចាក់ចោលក៏បានដែរនៅតែទៀតឆាប់គ្រប់មកប្រយ័ត្នយើងរើអីវ៉ាន់ឯងចាញ់ណាទុកឲ្យងាប់មើលបើយកទៅប៉ែនទេខាត់លុយឯងខាត់លុយប្តីឯងឯងឯងនិយាយទៅពាក្យនេះម៉ាក់មិនយកចិត្តពួកខ្ញុំទេអូចុះឯង យកចិត្តយើងហ៎ថាយើងមានអារម្មណ៍បែបណាហើយគឺកូនចៅឆ្លោះគ្នាម្នាក់ក៏រើចេញម្នាក់ក៏រត់ចោលផ្ទះហើយនៅពួកឯងចាំចាប់កំហុសចាំមើលងាយទឹកចិត្តយើងជាម៉ែទៀតបងសវណ្ណមួយរយៈនឹងចម្លែកមែនទេអូនមិនថងប្រាក់ទេចុះបងទៅមកពីណាមិនបានយកម៉េះគឺបងទៅលេងផ្ទះមិត្តភ័ក្តិស្មុកស្មាញពេកទើបមិនចង់មកផ្ទះឆាប់បែបនេះទូផ្ទះធំយ៉ាងណាថ្លៃប៉ុណ្ណាមិនស្មើក្តីសុខទេរួមសុខទុកគួរឯនេះជិះម៉ូតូមកបុកឡានយើងហើយ នៅប្រកែកយកឈ្នះទៀតអាក្មេងឆ្លើយខ្ញុំមកប្រកែកឡានពូឯងជាអ្នកខំបំពុកម៉ូតូខ្ញុំមុនកុំអាខ្លួនជាចានិយាយយកត្រូវពូទេជាអ្នកខុសឯងជាអ្នកខុសយើងទុកពេលឯងសុំទោសបើសិនឯងសុំទោសយើងយើងមិនយកការខូចខាតនេះទេខ្ញុំមិនសុំទោសហើយខ្ញុំក៏គ្មានលុយបង់ដែរបើមើលតាមចិត្តស្ដាយពូហើយនឹងខ្ញុំខុសដូចគ្នាទេយើងមិនត្រូវការនិយាយជាមួយឯងទេតែហៅម៉ែឲ្យឯងមកដោះស្រាយជាមួយយើង មុននឹងឈប់យើងបានសញ្ញោសុំផ្លូវរួចហើយខ្ញុំឲ្យហានតែគេមកទាំងអស់មិនមែនកំហុសខ្ញុំម្នាក់ណាព្រោះឯងកំចេះឆោតឆាប់ទេហៅព្រាមមកយើងនឹងប្រដៅម៉ែឲ្យឯងចេញម្ដងថ្ងៃក្រោយឲ្យរៀនចេះទទួលកំហុសមិនមែនធ្វើខុសហើយមិនទទួលនោះទេតពូខ្ញុំជាបងរបស់គេមានរឿងអីនិយាយតាមសំណួរមកមកចឹងល្អហើយអូនវាយនេះជិះម៉ូតូបុកឡានយើងហើយ នឹងបកាយយកឈ្នះទៀតឲ្យវាសុំទោសមិនព្រមសុំទោសហើយតម្លើងសម្លេងដៃយើងទៀតតើបងដៃនេះវាយ៉ាងម៉េចខ្ញុំជឿគាត់ឡានក៏ខុសដែរតពូខ្ញុំសុំទោសជំនួសបងអូនខ្ញុំផងហើយថ្លៃខូចខាតទាំងអស់គឺខ្ញុំអ្នកចេញជំនួសយើងមកចាប់រឿងតាមហ្នឹងទៅបើនិយាយស្រួលស្រួលអញ្ចឹងតាំងពីដំបូងមកវាមានស្អីតែអាក្មេងនេះវាមិននិយាយសោះគិតតែវាយកត្រូវអារឿងលុយខ្ញុំមិនចង់បានទេខ្ញុំមានលុយទិញឡាន ខ្ញុំមានលុយនឹងធ្វើឡានតែចាត់ទុកជាការកាត់សយចុះខ្ញុំបានខុសអាពូនោះជាអ្នកខុសបងឯងសុំទោសគាត់ទៅអីអូខេអាពូនេះខ្ញុំអោខ្ញុំទេណែបាញ់និយាយទេទេរឿងបញ្ចប់ហើយមានត្រូវត្រង់ណាអត់ ឯងក៏ល្មមទៅផ្ទះដែរអាណិតម៉ាក់ផងម៉ាក់ក៏នឹកឯងខ្លាំងណាស់ខ្ញុំទៅវិញឯងហើយថ្ងៃហ្នឹងក៏អរគុណដែរដែលជួយដល់ស្រីខ្ញុំ thank you អូនយកឲ្យមកពិសាទៅហើយប្រាប់គាត់ថាឲ្យគាត់ពិសាបានទៀងទាត់ផងចោះបងនៅនោះមិនដែរថ្ងៃណាមកផ្ទះយើងវិញ បងក៏ចង់ត្រឡប់មកជួបជុំគ្រួសារយើងវិញដែរតែបងខ្លាចម៉ាក់គាត់មិនសប្បាយចិត្តពេលដែលឃើញមុខបងបងខ្លាចគាត់ខឹងបងចាំពេលដែលរឿងស្ងប់ស្ងាត់បងនឹងត្រឡប់មកវិញមិនអីទេបើបងអារម្មណ៍មិនទាន់ល្អក៏មិនទាន់មកអី នៅឆ្ងាយពីគ្នាអញ្ចឹងក៏ល្អមួយយ៉ាងដែរអូននឹងបានពិចារណាលើកំហុសខ្លួនឯងហើយបងក៏បានតាំងចិត្តធ្វើការឲ្យពេញលេញណែអូនមិនពិតច្រើនទេណាគ្រប់យ៉ាងវានឹងមានផ្លូវចេញហើយពេលនេះអាអូនវាយ៉ាងម៉េចដែរមិនអីអាអូនក៏សួររកបងតែអូនក៏និយាយប្រាប់ថាបងមានការនៅតាមខេត្តបងសុំទោស ពេលនេះបងគួរតែនៅចិត្តអូនឲ្យបានច្រើនមិនអីទេរឿងនេះអូននឹងចាំដោះស្រាយដោយខ្លួនឯងពួកអីអូនកំពុងបងច្រើនហើយដែរ នាំគ្នាញ៉ាំទៅទោះម៉ាក់មិនសប្បាយចិត្តក៏ធ្វើដើម្បីកូនកូននឹងហើយទឹកចិត្តម៉ែយើងឃើញឯងម្ដងណាក៏មិនសូវស្រួលខ្លួនរហូត មកដូចឌៀមទុកដាក់ក្មេងរឿងការងារឯងប្រឹងធ្វើបន្តិចទៅកុំអាងអីឈឺអាងអីឈឺគ្មានណាចាំជួយប្រដៅឯងគ្រប់ពេលទេជួយឯងមានឈឺអីធ្ងន់អត់គឺកប់ខ្យល់អីហីអត់អីម៉ាក់ខ្ញុំសម្រាប់បន្តិចឯងលេងអីហី 嗯。 នឹកអ្នកទាំងអស់គ្នាណាតែពេលនេះខ្ញុំមិនអាចទៅបានទេបើទៅ មានតែជាបន្ទុកឲ្យអ្នកទាំងអស់គ្នាម៉ាក់បងធំបងថ្លៃខ្ញុំដឹងថាពេលគ្មានខ្ញុំអ្នកទាំងអស់គ្នាប្រហែលជាសប្បាយចិត្តហើយ ស្បត់បានទេមិញមើលហេម៉ាក់គឺអាចបានយកលុយនឹងទេលុយនៅក្នុងបន្ទប់ម៉ាក់ចាក់សោជាប់រហូតគ្មានអ្នកគេចូលបានទេម៉ាក់ឯងទៅដឹងស្អីហ៎ឯងបើចិត្តនោះធ្លុះមែនហ៎ផ្ទះនេះមានតែគ្នា3នាក់កាលពីឯងហើយយើងនៅមិនដែរបាត់លុយទេតែពេលវាមកដល់ក៏បាត់លុយឯងនៅកាត់យើងមើលទេណាខ្ញុំស្បត់បាននោះមិញខ្ញុំពិតយកបានយកមែនអត់ខ្ញុំស្បត់ដល់ណាខ្ញុំព្រមទេមិញស្បត់ណាគាត់ជាលេសរបស់ម្នាក់អាក្រក់តែប៉ុណ្ណោះយើងមិនជឿឯងនោះទេ ឲ្យផ្ទះនៅគ្មានយកលុយសម្បីតែមួយសេនតែឯងបាយគេមកសងគុណយកបានហ្នឹងអាប៉ៃម៉ាក់ខ្ញុំជឿថាវាមិនអាចយកមែនម៉ាក់ខ្ញុំជឿជាក់លើវាម៉ាក់បើវាមិនមែនជាអ្នកលួចឬក៏ឯងជាអ្នកលួចឬក៏ឯងលួចលួចយើងមែនទេហ៎អាបោខ្ញុំមិនបានយកទេម៉ាក់ម៉ាក់ច្រឡំដៃខ្លួនឯងផងក៏មិនដឹងបានតែចោលគេអញ្ចឹងបើឯងមិនបានយកលុយយើងឯងនៅស្ងៀមទៅ ឬក៏ឯងចង់ឲ្យយើងដេញឯងចេញដែរបើស្ម័គ្រស្មោះនឹងអាមិត្តម្នាក់ដែលបកាយលួចម្នាក់នេះក៏តែតែខ្ញុំពិតជាបានលួចមែនណាមីងមីងជឿខ្ញុំចុះយើងមិនជឿឯងនោះទេឆាប់យកកៅអៅចេញពីផ្ទះយើងទៅទៅណាក៏តែទៅខ្ញុំទៅក៏បានតែខ្ញុំសូមបញ្ជាក់ណាមីងខ្ញុំពិតជាបានយកមែន ជឿយើងយើងពិតជាបានលុយលុយមកឯងមែនយើងជឿឯងគ្មានណាគេយកលុយគាត់ទេគាត់ភ្លេចខ្លួនឯងទៅជួយឯងគិតទៅនៅណាវិញយើងអត់តន់ដឹងទេដងតែធំយ៉ាងណាថ្លៃប៉ុណ្ណាមិនស្មើក្តីសុខទេរួមសុខទុកគួរពិសេសក៏ជុលឥឡូវនេះ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 សជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតថ្មីទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាសាឡៃទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុង ទឹកដោះគោអេសកូឡាបង្កើតភាពវិជ្ជានិងឈ្នះរង្វាន់ដ៏អស្ចារ្យ Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន ស្មិតតាមិនត្រឹមតែបញ្ឈប់រាប៉ុន្តែថែមទាំងជួយជាបាលមូលហេតុដែលបង្កឲ្យរាស្មានជីវិនរស់រវើងបោះចំហ៊ានទៅមុខប្រកបដោយទំនុកចិត្តបោះចំហ៊ានទៅមុខជាមួយនឹង Hiroska Post Acne ក្លិនទឹកលាងដៃស្ងួតដំបូងគេរបស់កម្ពុជា ទូទាំងគុំយ៉ាងណាថ្លៃប៉ុណ្ណាមិនស្មើក្តីសុខ ជឿយើងយើងពិតជាបានលុយលុយមកឯងមែនយើងជឿឯងគ្មានណាគេយកលុយគាត់ទេគាត់ភ្លេចខ្លួនឯងទៅជួយឯងគេទៅនៅណាវិញយើងអត់តន់ដឹងទេយើងថាឯងគួរទៅផ្ទះវិញទៅជឿយើងគ្មានកន្លែងណាកក់ក្ដៅដូចតែខ្លួនឯងទេតែធំយ៉ាងណាថ្លៃប៉ុណ្ណាមិនស្មើក្តីសុខ ជាទីដកគុំក្តៅហេតុនោះអ្វីក៏ផ្ទាំងខ្លាយជាជំរកដល់សោកសៅខ្ញុំចង់រួមនៅស្គាល់ភាពកងក្តៅមិនដេចឲ្យខ្ញុំខ្លាចផ្ទាំងខ្លាចឡើងចង់លើកដៃសំពេះអង្វរអ្នកផ្ទាំងមេខ្ញុំនឹកម៉ាក់ជួយនឹកបងប្អូនហ្នឹង តែខ្ញុំមិនអាចទៅបានទេខ្ញុំខ្មាស់ខ្លួនឯងដែលមិនព្រមបោះចិត្តមើលទឹកចិត្តអ្នកទាំងអស់គ្នាឯងក៏ល្មមទៅដែរអាណិតម៉ាក់ផងម៉ាក់ក៏នឹកឯងខ្លាំងដែរយកទៅវិញឯងហើយថ្ងៃហ្នឹងក៏អរគុណដែរតែជួយដល់ស្រីខ្ញុំអាប៉ៅកុំទៅឆាប់មកវិញមកអាចង្រៃបើឆាប់មកវិញភ្លាមអាចង្រៃឆាប់មកវិញមកមកនៅទីនេះហ៎ ហាមមានដៃមានជើងហាមមួយទឹកច្រើនព្រោះអត់ថ្លៃទឹក ហាមប្រើភ្លើងច្រើនហាមហូបបាយច្រើនហាមមកផ្ទះពេលយប់ព្រោះថា គ្មានបាក់គ្នាឲ្យនោះទេហាមដេកដល់ថ្ងៃត្រង់ហើយមកផ្ទះវិញហ៎កូនអត់ទេខ្ញុំគ្រាន់តែសុំលុយខ្លះខ្ញុំនៅទីនោះស្រួយអត់មានអ្នកទៅតែងមិនដូចនៅផ្ទះនេះមានអ្នកចាំកំហុសរករឿងគ្រាន់តែនឹកឃើញក៏ចង់នៅដែរគ្រាន់តែពេលនេះខ្ញុំដាច់លុយតែប៉ុណ្្នឹង សម្ដីខ្លាំងណាស់ឯងបើនៅផ្ទះគេល្អជាងទីនេះមែនណាឯងមិនសុំលុយយើងទៅអីមិនចាយលុយគេតែម្ដងទៅលុយម៉ាក់បានមកពីណាមកពីយើងឲ្យគាត់យកទៅសំឯងត្រឹមតែជាប្អូនទេកុំសម្ដីខ្លាំងមួយយើងបើឯងជ្រើសរើសផ្លូវដើរខ្លួនឯងក៏ដើររហូតទៅមិនបាច់មកពឹងពាក់នៅទីនេះទេហ៊ុននៅទីនេះសត្វតែមនុស្សក្រក់ឯងនិយាយថាស្អប់មិនអញ្ចឹងហី ខ្ញុំសុំទោសផងណាបងថ្លៃបងស្រីម៉ាក់ផងដែរខ្ញុំចង់ទៅជួបអ្នកទាំងអស់គ្នាវិញមែនទេតែខ្ញុំពិតជាខ្មាស់ខ្លួនឯងដែលមិនយល់ពីអារម្មណ៍បងបងទាំងអស់គ្នា ដែលធ្វើដើម្បីខ្ញុំមិនដេញឲ្យខ្ញុំ អីចង់និយាយមួយខ្ញុំមកដឹងថាពេលនេះឯងកំពុងមានបញ្ហាត្រូវគិតច្រើនណាស់មានអីក៏និយាយជាមួយម៉ាក់មកណាកុំលាក់ទុកអ្នកឯងចឹងកូនខ្ញុំមិនអីមែនណាម៉ាក់ម៉ាក់មិនបាច់បារម្ភទេឯងហត់ដើម្បីគ្រួសារវាយូរហើយ ហើយម៉ាក់ក៏ស្គាល់ឯងច្បាស់ជាវៀតណាមទាំងអស់តាំងពីតូចមកដល់ធំឯងផឹងពេកដើម្បីម៉ាក់ដើម្បីបងប្អូនពេលនេះឯងកំពុងតែមានបញ្ហារឿងផ្ទាល់ខ្លួនក៏ឯងនៅតែបញ្ចោលពួកយើងប្រាប់ម៉ាក់មកណាម៉ាក់មិនចង់ឲ្យឯងដាក់ទុកតែម្នាក់ឯងទេ ក្បោសវណ្ណហើយណាម៉ាក់ហ៎មិនក្អែកនិយាយបែបនេះទេធំខ្ញុំសម្រេចចិត្តនេះគឺត្រូវម៉ាក់ខ្ញុំនឹងជ្រើសរើសយកម៉ាក់ហើយនឹងបងប្អូនបើសិនជាពួកគេគ្មានលំនឹងច្បាស់លាស់ទេខ្ញុំក៏មិនអាចគិតរឿងផ្ទាល់ខ្លួនបានដែរហើយខ្ញុំ ក៏មិនចង់ឲ្យបងសវណ្ណមកពិបាកជាមួយពួកយើងទៀតដែរណាម៉ាក់គឺកំហុសម៉ាក់ទាំងអស់វាធំម៉ាក់តែតែធ្វើឲ្យប្តីឯងមានរឿងហៅនឹងគ្នាម៉ាក់ជំនឿអាត្មានិយមម៉ាក់ម៉ាក់សំទោសណាស់ទៅធំ បងសវណ្ណគាត់ជាមនុស្សប្រុសល្អគាត់លះបង់ដើម្បីពួកយើងគឺច្រើនពេកយើងខ្ញុំមិនចង់អូនគាត់មកធ្វើធានជាមួយពួកយើងទេម៉ាក់ខ្ញុំនឹងខំប្រឹងដោយខ្លួនឯងដើម្បីគ្រួសារយើងឯងពិបាកច្រើនណាស់ទេធំឯងកុំលែងលះជាមួយសវណ្ណអីណា គ្រឿងម៉ាក់នឹងបងប្អូនឯងទុកម៉ាក់ដោះស្រាយចុះណាអរគុណណាខ្ញុំគិតច្បាស់ហើយថ្ងៃនេះខ្ញុំក៏ហៅបងសវណ្ណមកនិយាយគ្នាច្បាស់លាស់ដែរតទៅខ្ញុំនឹងមើលថែម៉ាក់គ្រប់គ្រងបងប្អូនដល់ត ជាមិនសូវស្របបោះសោះមិនអីយើងនិយាយរឿងពួកយើងទៅណាដោយដែលអូននិយាយជាមួយបងលោកមុនអញ្ចឹងពួកយើងលេងលះគ្នាចោះទូតែធំយ៉ាងណាថ្លៃប៉ុណ្ណាមិនស្មើក្តីសុខតែរួមសុខទុកគួរពិសេសក៏ជុលឥឡូវនេះ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 ស្មិតតាមិនត្រឹមតែបញ្ឈប់រាគប៉ុន្តែ ថែមទាំងជួយជាបាលមូលហេតុដែលបង្កឲ្យរាគស្មានជីវិនរស់រវើងបោះចំហ៊ានទៅមុខប្រកបដោយទំនុកចិត្តបោះចំហ៊ានទៅមុខជាមួយនឹង Hiroska Post Acne ក្លិនទឹកលាងដៃស្ងួតដំបូងគេរបស់កម្ពុជាអញនៅជាប្តីរបស់យើងយើងមិនអនុញ្ញាតឲ្យអញរៀបការជាមួយអ្នកណាគេទាំងអស់អញត្រូវតែទទួលខុសត្រូវយើងប្រុសធូរថ្លៃអញ ដោះស្រាយឲ្យដេកស្ទើរជាមួយយើងសិនសងបំណុលគេអស់ឯងចង់ដឹងងប់ណាស់ណាក៏យើងមិនខ្វល់ដែរអាឡូជ្រាបសួរលោកប៉ូលីសចាលោកប៉ូលីសជួយមកចាប់ស្រីឈុតម្នាក់នេះមកអុកឡុកពេញពិធីមង្គលការរបស់ខ្ញុំនេះសូមលោកប៉ូលីសមកជួយចាប់បន្តិចទៅអូឯងនេះប្រកាសជាធ្វើស្នេហ៍ដាក់កូនយើងហ្មងបានអញ្ចឹងមីងកូនមីងជាអ្នកណាហើយមីងជាអ្នកណាខ្ញុំអត់ស្គាល់មីង ជីវិតរឿងកូនគ្មានខាន់ស្លាផ្សាយជូនទស្សនាចាប់ពីថ្ងៃទី24ខែមេសានេះតទៅទូទាំងធំយ៉ាងណាថ្លៃប៉ុណ្ណាមិនស្មើក្តីសុខទេរួមសុខទុកគួរដោយដែលអូននិយាយជាមួយបងលោកមុនអញ្ចឹងពួកយើង លេងលះគ្នាចោះគ្មានហេតុផលអីដែលយើងត្រូវលេងលះគ្នាទេមែនហើយកុំគិតតែម្នាក់ឯងអីសេធំមកអំណោយពួកឯងលេងគ្នាឯងបានទេម៉ាក់យ៉ាងណាក៏ត្រូវតែលេងគ្នាខ្ញុំមិនអាចប្រឈមនឹងរឿងទាំងនេះបានទៀតទេនៅ ពេលដែលបងសវណ្ណនឹងម៉ាក់ឆ្លោះគ្នា អ្នកដែលពិបាកចិត្តគឺខ្ញុំ បើខ្ញុំកាន់ជើងប្តីខ្ញុំមិនគប្បីនឹងម៉ាក់បើខ្ញុំកាន់ជើងម៉ាក់ខ្ញុំមិនគប្បីនឹងប្តីពេលដែលអ្នកទាំងពីរឈ្លោះគ្នាម្ដងម្ដងខ្ញុំវេទនាចិត្តណាខ្ញុំចង់ខលលើអ្នកណាទាំងអស់ប្រហែលឆ្នាំមុននេះគឺគ្រប់គ្រាន់ហើយដែលខ្ញុំលើសំឡេងបងសវណ្ណសំឡេងម៉ាក់ ស្លាប់ពើប្រកែកគ្នាបាក់ដឹងថាបាក់តែទៀមទាការយកចិត្តពីពួកឯងច្រើនហួសហេតុពេកដល់ថ្នាក់ឯងគ្មានពេលឲ្យប្តីនឹងកូនបាក់ជាអ្នកខុសបាក់មិនចង់ឲ្យកូនខ្លាចនិយាយម៉ាយទេព្រោះបាក់ដឹងច្បាស់ថាវាយ៉ាងម៉េចខ្ញុំយល់ណាស់ម៉ាក់ធម្មតាណា ក៏មិនចង់ឲ្យកូនលែងលះគ្នាឲ្យកូនខ្លាចជាស្រីមួយម៉ែដែរតែមានតែវិធីនេះម្យ៉ាងឯងដែលធ្វើខ្ញុំនឹងម៉ាក់នឹងបងបងបានរស់នៅជុំគ្នាដោយមានក្តីសុខទោះជាការសម្រេចចិត្តមួយនេះវាអាត្មានិយមសម្រាប់បងតែខ្ញុំពិតជាមិនអាចធ្វើឃើញបង មករងទុកមកធំដូចអ្នកដតីទៀតបានទេសុបអត់ម៉ាក់ម៉ាក់ម៉ាក់កុំធ្វើអញ្ចឹងណាកូនកុំលេងឡាជាមួយចៃធំអីណាពេលនេះគេកំពុងតែស្មុគស្មាញពេក ទៅនិយាយអីផ្ដេសផ្ដាតែខាត់កំលែងសៃធំណាមកទៅវនេះជាកំហុសម៉ាក់តែធ្វើឲ្យកូនតែតែឈឺក្បាលមកសុំទៅម៉ែណាកូនតែសេគេទីទីបាយខ្ញុំក៏មិនគិតថាចង់លេងលះនេះដែរគេទៀមទាកូនក៏កំខ្វល់អាណិតកូនឯងណាគេក្មេងណា បាក់ដឹងថាពួកឯងលែងអ្នកគ្នាកុំលេងណាកូនបាក់សុំបងតែសេធំគេនិយាយមិនគឺធ្វើអញ្ចឹងហ្នឹងខ្ញុំដឹងច្រើនទៅមកប៉ັດជាខំមែនណាកូនសវណ្ណគ្រួសារនេះខ្លាចជាបែបនេះគឺដោយសារតែម៉ាក់ ខ្ញុំពិតជាចង់ឃើញស្នាមញញឹមគ្រួសារយើងដូចនៅក្នុងរូបថតនេះម្ដងទៀតណា ចាប់អញ្ចឹងហើយខ្ញុំជាដើមហេតុដែលធ្វើគ្រួសារយើងក្លាយជាបែបនេះមែនទេខ្ញុំជាយាមរាល់ថ្ងៃដើម្បីគ្រួសារយើងណាសម្រាប់ពួកឯងបងនឹងថាពេលខ្លះបងកាចពេលខ្លះបងលោឡា តែគ្រប់យ៉ាងដែលបងធ្វើទៅគឺដើម្បីពួកឯងទាំងអស់រហូតមកដល់ពេលនេះតើបងនឹងថាទៅវិញដែលបងធ្វើទៅកន្លងមកវាប៉ះពាល់អារម្មណ៍ពួកឯងខ្លាំងណាស់តែបងនឹងតែសង្ឃឹមតែថ្ងៃណាមួយ Không ai đừng vô bị bon Bự Bon cả đắng này Tha ai chìm lùn chèo chai ស្រឡាញ់បងគ្រាន់តែឯងមិនចូលចិត្តបងសម្រាប់បងប្រហែលជាងគេក្នុងឆ្នាំបងបងទាំងអស់ពេលនេះឯងនៅណាត្រឡប់មកបងវិញមកបងនឹកឯងមកកនឹកឯងមកវិញមែនណាបងសន្យាឯងចង់បានអីក៏បងឲ្យដែរ សាច់តូចបងដឹងទេថាឯងធ្វើមកបងច្រើនជាងគេឯងមិនសេះចេះបង្ហាញពីអារម្មណ៍ជួយចលាក់ទុកតែម្នាក់ឯងតែបងដឹងទេថាឯងបារម្ភពីបងប៉ុណ្ណាតែឯងចេញទៅក៏ព្រោះតែមិនចង់ឲ្យបងពិបាកតែបងសុំបងឯងមកវិញមកយើងមិនឯងចង់គ្រួសារយើង បងសវណ្ណអូនអរគុណបងខ្លាំងណាស់តែតែត្រូវក្បែរអូនលំលងអូនតាំងពីពួកយើងចាប់ដៃគ្នាមកដល់ពេលនេះអូនតែតែសង្ឃឹមថាយើងនឹងរស់នៅនឹងមានសុភមង្គលតែឡើយអូនធ្វើមិនបានអូនឲ្យបងមកពិបាកជាមួយអូនយូរឆ្នាំហើយ បងអូនធ្វើឲ្យបងខកចិត្តធន់ណាពួកយើងតស៊ូរួមគ្នារហូតមកអូនក៏កាន់តែដឹងតើបងស្រឡាញ់អូន ស្រឡាញ់គូសាអូន ស្រឡាញ់គូសាអូនប៉ុណ្ណាអូនអរគុណណាទោះតែគុំយ៉ាងណា ថ្លៃប៉ុណ្ណាមិនស្មើ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 ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតថ្មីទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាសាឡៃទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុងទឹកដោះគោអាយស្កូឡាបង្កើតភាពវិជ្ជមាននិងឈ្នះរង្វាន់ដ៏អស្ចារ្យ Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន ស្មិតតាមិនត្រឹមតែបញ្ឈប់រាប៉ុន្តែ ថែមទាំងជួយជាបានមូលហេតុដែលបង្កឲ្យរាស្មានជីវិនរស់រវើងបោះចំហ៊ានទៅមុខប្រកបដោយទំនុកចិត្តបោះចំហ៊ានទៅមុខជាមួយនឹង Hirosca Post Acne ក្លិនទឹកលាងដៃស្ងួតដំបូងគេរបស់កម្ពុជាដងតែធំយ៉ាងណាថ្លៃប៉ុណ្ណាមិនស្មើក្តីសុខ នអរគុណណាខ្ញុំសុំទោសណាបងស្រីដែលកន្លងមកខ្ញុំយកចិត្តតែខ្លួនឯងធ្វើឲ្យអ្នកទាំងពីរឈឺក្បាលក៏ប៉ុន្តែបងនឹងម៉ាក់អត់ដែលបោះបងខ្ញុំទេ មានតែខ្ញុំឯងបបងខ្លួនឯងគិតថាពាក្យសម្ដីរបស់បង គឺជាការគៀបសង្កត់ដល់ជាការពិតវាជាការដាក់ទឿនត្រូវហើយជួយខ្ញុំទៅកន្លែងណាពួកខ្ញុំអាចមានអារម្មណ៍ថាក្តីសុខដែរកក់ក្ដៅជាងនៅជាមួយគ្រួសារយើងដែរ តែខ្ញុំសន្យារយៈពេលដែលខ្ញុំរស់នៅខាងក្រៅខ្ញុំយល់ខ្លួនឯងថាត្រូវការអ្នកទាំងអស់គ្នាខ្លាំងអូខ្ញុំសុំទោសណាបងស្រី ដែលកន្លងមកធ្វើឲ្យបងពិបាកច្រើនហើយតែបងកុំបារម្ភអីណាទោះជាពេលនេះខ្ញុំកំពុងឈឺ តែបងនឹងគ្រួសារជាកម្លាំងចិត្តដែលធ្វើឲ្យខ្ញុំប្រឹងប្រែងងើបឡើងណាទូទាំងធំយ៉ាងណាថ្លៃប៉ុណ្ណាមិនស្មើក្តីសុខទេរួមសងទុកគួរតែជាទីដកគង់ក្តៅខ្ញុំដឹងហើយថាគ្មានកម្លាំងចិត្តឯណាដែលមានអតិពល ជាងកម្លាំងចិត្តគ្រួសារនោះទេបងក៏សុំតួអូនដូចគ្នាដែរដែលបងចេញឆ្ងាយពីអូនមួយរយៈនេះទាំងដឹងថាអូនត្រូវការកម្លាំងចិត្តរបស់បងខ្លាំងប៉ុណ្ណាដែលបងជឿយល់អូនជាគូជីវិតបងមិនដែលគិតថាអូនមករំខាន ឬធ្វើឲ្យបងពិបាកនោះទេបងមានតែស្រ័យឲ្យអូនពឹងបង អូនរឹងមាំពេកហើយតែបងសន្យាថា បងមិនបោះបងចោលអូនហើយបងនឹងស្រឡាញ់អូនអស់មួយជីវិតក្តីសុខដ៏តិចតួចបើខ្ញុំលួចតើខំច្បាប់អត់ តែខ្ញុំនឿយហត់សត់ក្តីសុំពីខ្ញុំកូនបើផងម៉ាក់បងបើរបស់បងធំខ្ញុំនឹងត្រឡប់ទៅវិញទៅរកអ្នកទាំងអស់គ្នា វាក់ជាមួយម៉ាក់នេះឧបបាកចិត្តដល់ថ្នាក់ភ្លេចថ្ងៃគូប្រណៃរបស់ខ្លួនហើយ នេះបងហើយពួកឯងមកបានយ៉ាងម៉េចហ្នឹងពួកខ្ញុំត្រឡប់មកវិញឯងបងត្រឡប់មកនៅផ្ទះយើងនោះអីខ្ញុំក៏ដូចគ្នាបងផងខ្ញុំមកនៅផ្ទះដែលមានបងម៉ាស់បងថ្លៃវាចាំស្ដីឲ្យខ្ញុំ បងរបស់បងសម្រាប់គ្រួសារដ៏ធំមួយនេះខ្ញុំវិញតែតែឃើញបងបាក់ចិត្តគិតច្រើនហើយបង្កបញ្ហាឲ្យបងច្រើនណាខ្ញុំមកធ្លាប់ជួយបងនឹងម៉ាក់មានមោទនភាពលើខ្ញុំឯងបងថ្លៃក៏ដូចគ្នាគាត់ជាមនុស្សម្នាក់តែតែតែផ្ដល់ឱកាសឲ្យខ្ញុំពេលដែលខ្ញុំធ្វើខុស គាត់មើលថែទាំខ្ញុំដូចជាប្អូនបង្កើតតែខ្ញុំដូចដាក់គាត់រហូតខ្ញុំសុំទោសណាបងប្រុសឆាប់នាំគ្នាក្រោកមកពួកឯងកុំមកត្រាម៉ានៅមុខយើងណាយើងខឹងដែលពួកឯងចេញពីផ្ទះមិនទាន់បាត់ផង មករៀបរាប់ដល់ខអីនៅពេលនេះគឺខ្ញុំមកដើម្បីឲ្យបងស្ដីឲ្យទៀតនោះអីខ្ញុំនឹងមិនឲ្យបង ថាឲ្យទៀតទេខ្ញុំនឹងស្ដាប់បងស្ដាប់សម្ដីគ្រប់យ៉ាងផងបងបានហើយយើងជប់ស្អប់ពួកអញផ្លុំនំវិញកំតន់ ដែលអ៊ំសុំលេងលះជាមួយបងទេបងមិនព្រមលេងលះទេណាគ្រួសាររបស់អូនក៏ដូចជាគ្រួសាររបស់បងម៉ាក់របស់អូនក៏ដូចជាម៉ាក់របស់បង ចំណែកអូនប្អូនរបស់អូននេះក៏ដូចជាប្អូនប្អូនរបស់បងដែរបងចង់រស់នៅជុំគ្រួសារមួយនេះថ្ងៃនេះបងជាប្តីមិនល្អតែបងជឿថា បងស្រឡាញ់គ្រួសារមិនចាញ់អូនប្រមាណទេ តទៅជុំគ្នារីងយើងត្រូវរស់នៅជាមួយគ្នាណានឹងមិនធ្វើឲ្យគ្រួសារយើងមានបញ្ហាទៀតទេ ម៉ាក់ជឿអើយថាសមាជិកគ្រួសារទាំងអស់គឺជាអ្នកបង្កើតសុភមង្គលហើយពួកយើងត្រូវតែបង្កើតវាជាមួយគ្នាណាអូកូនចាប់ខ្លួនទៀនទៅណាខ្ញុំមិនឲ្យបងពេលដែលបងក្នុងទៀននេះអូនបើម្នាក់នេះនឹងស្ដាប់បងគ្រប់យ៉ាងមកខ្ញុំទៀនទៅ ខ្ញុំចង់រួមនៅស្គាល់ភៀមកង់ក្ដៅមិនដេចឲ្យខ្ញុំខ្លោចទៀងខ្លោចឡើងចង់លើកដៃ សុភ័ក្រមង្គលសុភមង្គលគឺកើតឡើងមកពីសមាជិកគ្រួសារជាអ្នក បង្កើតស្នាមញញឹមការយកចិត្តទុកដាក់ គឺពិតជាមានន័យខ្លាំងណាស់សម្រាប់ពាក្យថាគ្រួសារ ចិត្តមិនសុំឲ្យសុំលេងចេញក្រៅសុំលេងភាពសោកសៅមិនសុំឲ្យអ្នកក្រៅស្ដាប់ឮសុំក្តីសុំដ៏តិចតួចបើខ្ញុំលួចតើខំច្បាប់អត់ព្រោះតែខ្ញុំនឿយហត់ខ្សត់ក្តីសុំពីមនុស្សក្នុងផ្ទះ មាននាងណាព្រមចាញ់មានតែនាងមាននាងចង់ឈ្នះមានអារម្មណ៍ស្អប់ផ្ទាំងហត់នឿយនឹងខ្ញុំលែងចង់នៅឯងនៅជាប្តីរបស់យើងយើងមិនអនុញ្ញាតឲ្យឯងរៀបការជាមួយអ្នកណាគេទាំងអស់ឯងត្រូវតែទទួលខុសត្រូវយើង ប្រុសធូរថ្លៃឯងដោះស្រាយឲ្យដេកស្ទើរជាមួយយើងសិនសំបំណុលគេអស់ឯងចង់ដឹងងប់ណែណាក៏យើងមិនខ្វល់ដែរអាឡូជ្រាសួរលោកប៉ូលីសចាលោកប៉ូលីសជួយមកចាប់ស្រីឈុតម្នាក់នេះមកអុកឡុកពេញពិធីមង្គលការរបស់ខ្ញុំនេះសូមលោកប៉ូលីសមកជួយចាប់បន្តិចទៅណាអូឯងនេះប្រកាសជាធ្វើស្នេហ៍ដាក់កូនយើងហ្មងបានអញ្ចឹងមីងកូនមីងជាអ្នកណាហើយមីងជាអ្នកណាខ្ញុំអត់ស្គាល់មីង ជីវិតរឿងកូនគ្មានខាន់ស្លាផ្សាយជូនទស្សនាចាប់ពីថ្ងៃទី24ខែមេសានេះតទៅ